រៀនពីអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនរួចយកវាមកច្នៃប្រឌិតជាថ្មី ម៉េចពួកឯងរស់នៅនឹងដើម្បីសាច់បង្អកគេមែនហាឯងមករៀនដើម្បីអីព្រោះដើម្បីអីបើឯងគិតថាឯងនឹងចំអកគេឯងសុបាយយើងជូនបងឯងចោះយកខ្វល់ទេខ្ញុំអន់គិតថាខ្ញុំមិនដល់ទេហើយរួយខ្ញុំត្រូវជាគេកែប្រែសុខមិនខ្លួនឯងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំ ជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿលើរាងកាយមួយនេះក៏ព្រោះតែខ្ញុំជឿជាក់លើចិត្តកាយដែលខំប្រឹងប្រែងខ្ញុំជឿខ្លួនឯងថាខ្ញុំអាចធ្វើណែអើយកំឡាំងខ្ពស់ពេកចៅចាធ្លាក់អាចាយាយអីយាយអរគុណយាយច្រើនណៃឲ្យខ្ញុំបេះស្វាយយកទៅលក់រាល់ថ្ងៃហើយអត់យកលុយពីខ្ញុំទៀតអើយមិនអីទេអើឯងនេះសំជាក្មេងលក់មជូរដូចគេថាមែន រៀនផងលក់មជូរផងចំណាប់ណាយាយសុំខ្លាចហើយយាយក៏មានចៅប្រុសយាយទុកធ្វើចៅភាសាមិនខាននេះចាយាយខ្ញុំអាខាងរៀងអត់សូវចំណាប់ទេតែអារឿងលក់មជូរវិញណាអត់ឲ្យណាគេឈ្នះទេយាយបើបានចំដីឯងនេះអើបញ្ញាប់បេះលឿនមកចៅផ្ទះទៅសំបែងនេះទៅចាយាយ ភគវតោអរហតោសម្មាសម្ពុទ្ធសាដល់ណាចៅបុគ្គលណា ដែលគោរពប្រណិប័តធម៌ដោយកាយវិការចិត្តណា បុគ្គលនោះនឹងចូលចម្រើនដោយបញ្ញាដោយសេចក្តីសុខចៃយាយពិតជាល្អមែនចូលធ្វើជាមនុស្សល្អបែបនេះជារៀងរហូតណាចាណាចាយាយអញ្ចឹងយាយចូលដេកមុនណាចាណាចាយាយអឺ Này Mà vậy con ថ្ងៃហ្នឹងអត់អីម៉ែតែកូនចង់ឈប់រៀនព្រោះអីកូនឃើញម៉ែលំបាកម្នាក់ឯងពេកកូនចង់ទៅជួយធ្វើការងារម៉ែណាណែម៉ែមិនលំបាកហើយម៉ែក៏មិនហត់ដែរតែកូនមិនអាចឈប់រៀនបានទេណាកូនត្រូវតែទៅរៀន កូនត្រូវដឹង ថាពេលដែលកូនធំទៅ កូនទៅធ្វើអីក៏គេត្រូវការអ្នកចេះអសរដែរម៉ែមិនចេះហើយម៉ែមិនអាចបដាយឲ្យកូនមិនចេះទៀតបានទេតែម៉ែម៉ែដឹង ថាមានគេនិយាយពីកូន តែកូនកុំខ្វល់កុំខ្វល់នឹងសម្ដីគេ ចង់អ្នកណាគេនិយាយអីអ្នកណាគេថាអីក៏ថាទៅ ហើយបើគេនិយាយ ពាក្យល្អកូនក៏រើសយកមកទុកទៅហើយបើគេនិយាយមកពាក្យអាក្រក់កូនក៏វត្តវាចោលទៅកូនកុំខ្វល់គេថាយើងធ្វើមិនកើតតែយើងកុំទៅធ្វើមិនកើតដូចសម្ដីគេថាកូនណាចាម៉ែម៉ែកូនចង់លក់មជូរឲ្យច្រើនច្រើនទីនេះហើយកូនឮគេថានៅបេឡាននោះមានមនុស្សច្រើនណាស់ម៉ែហើយកូនចង់សុំម៉ែទៅលក់នៅបេឡាន កូនរបស់ម៉ែលក់នៅណាក៏លក់ដាច់ដែរតែសំខាន់កូនត្រូវតែចេះសង្កេតមើលមនុស្សនៅជុំវិញខ្លួន ថាគេលក់របៀបម៉េចបានគេលក់ដាច់ម៉ែជឿថាកូនម៉ែអាចធ្វើបានហឹម ពូពូមីងមីងគេទិញស្លាខ្ញុំម្នាក់មួយហើយណាពូពូមីងមីងអីកុំភ្លុកមួយណាអឺបាននឹងជូទៀតខោស្វាយផ្អែមប្រការថ្មីនេះស្វាយនេះឆ្ងាញ់ពិតមែនណាមីងហើយតំណងទៀតពេលញ៉ាំទៅជ្រែកំពង់កហ្មងមីងហើយតំណងណាអូយស្វាយជូយ៉ាងខ្លះហើយបើផ្អែមដូចទឹកខ្មុំដូចហាមជូ បញ្ជូអញ្ចឹងខ្ញុំជម្រាបលាទៅលោកខាងនោះសិនឯមីង ត់ទេអូនអត់ទេអត់ទិញទេបងបងបងជិះទិញមកជួយខ្ញុំតិចទេបងអីអូនអត់ទេអត់ទិញទេបងហ៎បងបងទិញគេឆាញ់ខ្ញុំម្នាក់មួយម្នាក់មួយបងមិញញ៉ាំមិញមកជួយខ្ញុំថ្មីល្អណាល្អមែនតើណាឆ្ងាញ់ទៀតមិញជួយទិញខ្ញុំមួយមិញខ្ញុំសំបងមិញថ្ងៃនេះលក់ដាច់ទៀតនេះមិញជួយទិញខ្ញុំមួយមិញណាពូជួយទិញខ្ញុំម្នាក់មួយម្នាក់មួយហើយខ្ញុំសំបងមកជួយខ្ញុំឆ្ងាញ់ណាខ្ញុំធានាហ្មងតែទិញឲ្យគឺឆ្ងាញ់ហ្មងតោកតោកឯពូមិញមិញជួយទិញខ្ញុំមួយ អ្នកនាងនេះខ្ញុំស្គាល់ដាណេគឺជាក្មេងស្រីអលោកមជូនៅបេឡានហ្នឹងមែនចាគឺខ្ញុំអឺចាពូមិនក៏ស្គាល់ខ្ញុំខ្ញុំស្គាល់ដាណេតែមិននៅរៀនម្លេះប៉ុន្តែដាណេមិនចាប់អារម្មណ៍ពីខ្ញុំ អឺពួកកាលហ្នឹងខ្ញុំនៅរៀនតែឥឡូវនេះខ្ញុំមកលក់ដូរវិញហើយអឺប៉ុន្តែពូអត់ប្រាប់ខ្ញុំទេថាហេតុអីក៏ចាំខ្ញុំព្រោះកាលហ្នឹងខ្ញុំនៅកុំក្មេងហ្នឹងអូខ្ញុំឈ្មោះសវណ្ណារាមិនឲ្យខ្ញុំចាំឲ្យខ្ញុំស្គាល់មិនខ្ញុំតាមរននេច្រើនឆ្នាំហើយណាកាលពីតូចខ្ញុំមកតាមពូរបស់ខ្ញុំរត់ឡាននៅបេឡាននេះឃើញននេសឹងរត់ថ្ងៃហ្នឹងនិយាយអញ្ចឹងផ្ទះននេណាខ្ញុំជូនទៅ ពីព្រោះថាម្ជូររបស់តនេនេះជ្រក់ហើយចាប់ខ្ញុំអ្នកជួយចេញថ្លៃខាតបងត្រូវអត់អត់អីពូនេះមកបញ្ញុំដើមមើលមុខមើលក្រោយដែរហ្នឹងឥឡូវខ្ញុំរកគេនៃហើយនៃអាចឲ្យខ្ញុំគៀកកាត់ជាងនេះបានអត់ពីព្រោះថាបេះដូងរបស់ខ្ញុំពេលនេះគឺធ្លាក់លើដណេបាត់ហើយឬមួយដណេស្អប់ខ្ពើមខ្ញុំពីអ្នកបាក់ឡាន បើមិនស្អប់ខ្ពើមទេខ្ញុំអាចចូលសួរដល់ ខ្ញុំមិនដឹងទេពូពូទៅសួរម៉ែនិយាយខ្ញុំទៅខ្ញុំជាកូនកំព្រាប៉ុន្តែខ្ញុំធានា ថាខ្ញុំនឹងមើលថែអូនដណេឲ្យបានល្អដូចជាមីងហើយនិយាយអញ្ចឹងប៉ុន្តែកូនខ្ញុំគេនៅក្មេងណា គេមិនទាន់ដឹងអីទេក្មួយអើយមិនអីទេណាមីង តែខ្ញុំឃើញអូនណេទាំងនៅក្មេងនេះទៀតខ្ញុំស្រឡាញ់នឹងពេញចិត្តអូនណេខ្លាំងណាស់មីងហើយនឹងយាយខ្ញុំខ្លាចថាទុកយូរបន្តិចទៀតទៅ មានគេចូលស្ដីអូនណេបាត់មុនខ្ញុំតែអើយអ្នកមកមុំលើកអារ៉ាទៅណាត់គ្នាកព្រីកព្រីបានការងារវាចំណាប់ចំនួនណាកុំទុកយូរយត់កុំមុំដល់ស្រុកនឹងវាឆក់ទៅបាត់ណាអ្នកម៉ែម៉ែឯងគិតមិនដែរ mai tam cầu thế này Tengah tak? Mama mana? Jamak. Mama. Uh, uh. Tutup ni ni. ពូជួយខ្ញុំទៅផ្សារតិចពូបាទរ៉ូម៉ាត់មកតើណាអឺនិយាយចឹងម៉ែវានៅកូនញ៉ាំបាយមុនទៅមកចាំខ្ញុំទេខ្ញុំនៅពីបជើងយប់ចាពុកវា Con. Banyak tuh. Bụng vi à? Ngày nắng mày cái vô mẹ ថ្ងៃថានៅចាំតែបានពីម៉ួយទៀតហ្នឹងគាត់ចាំទៅមេឃភ្លៀងក៏ត្រឡប់មកវិញទៅគិតថាឯងហើយកូនទៅទឹកជោគអស់ហើយនេះមកគាត់មកមកទៅពុកគាត់អូអូម៉ាម៉ាម៉ា មកអង្គុយលើពុកសិនអានេះបានតែមួយទេទុកគ្រាន់ទិញហូបចូលឯងនេះដាច់អត់អត់ដាច់ទេប៉ុន្តែកុំបារម្ភអីចាំមើលខ្ញុំហមឈប់បាយធ្វើយ៉ាងណាដើម្បីមកជួយយើងលក់ដាច់គាត់មកអូអរគុណសំទោសផងណាតែខ្ញុំយកឯងមកលំបាកជាមួយ តែខ្ញុំសន្យាថាខ្ញុំនឹងខំប្រឹងបន្តទៀត មិនអីទេពួកយើងជាប្តីប្រពន្ធនឹងគ្នាពួកយើងមិនត្រូវចោលគ្នាទេហើយយ៉ាងណាក៏យើងនេះមានកូនកូនដែរពួកយើងត្រូវតែមានសង្ឃឹមនេះកូននេះមើលល្ងាអត់ហ្នឹងហ៎អូអូអូអូមកកូនមកអូអូ โอ้โหเออดังการอะไรียงเนี่ยเด็กๆกลาง ផងគាត់បញ្ជូសោះច្រើនណាទឹកលោកស្អែកទឹកអត់ឯងអត់ទេបងបញ្ជូអស់នេះវាខុសគុណភាពអស់ហើយអញ្ចឹងយើងអត់ឯងលក់ឲ្យគេបានទៀតទេត្រូវតែបោះចោលទាំងអស់ឯងអញ្ចឹងស្អែកយើងលក់បន្តទៀត ព្រោះមើលយើងរកការងារធ្វើអត់ទេខ្ញុំត្រូវទៅលក់បន្តទៀតខ្ញុំអត់បោះបង់ទេណែនេះស្វាយ នេះខ្ញុំបេះឲ្យស្អាតស្អាតណាអត់មានជាប់ស្លឹកជាប់ម៉េចអីទេហើយបេះទាំងស្លឹកទាំងម៉េចហ្នឹងយកទៅធ្វើអីខ្ញុំយកជាប់មេជាប់ស្លឹកខ្លះហ្នឹងណាព្រោះមើលទៅដាក់ទៅវាងកណងតិចតែធ្វើអញ្ចឹងខ្លាំងទៅ ខាតស្លាប់ហើយគិតខាតអីនេះបើសិនយើងយកមេខ្លះស្លឹកខ្លះទៅយើងយកទៅវារៀងតំណងតិចហើយស្រស់ទុកបានយូរអាហ្នឹងគឺយើងផ្ដោតលើគុណភាពបើយើងកន្លែងគិតតែពីចំណេញអត់គិតពីលើគុណភាពនោះវាឯងនឹងខាតវិញកថាបានមែនតាតែជារនឹកឃើញនេះ មើលទៅឡើងតំណងហ្មងអញ្ចឹងកាច់យកតាមចិត្តទៀតណាចាំខ្ញុំជួយកាត់ភ្នែកជីងឲ្យចាអរគុណ វ៉ាវនេះឯងអ្នករៀបមែនទេមែនទេបង អូនជាអ្នករៀបណាយប់មិញអូនកាក់លក់សោះកេងកាប់ពេញមិនយំហ្មងណាតំណណាអូនអើយនេះបងគាត់អត់ឃើញអំបិលក៏បងហូបទៅមុតឯណាអបងសឹងភ្លក់មួយមើល nó nhầm này biết Này Này bởi vì anh lộ muối này Ông, ông, chịu tinh nhận Trăm tịnh Bạn do mán Do mán ពីពណ៌ណាចាបងចា ចាំបន្តិចទេបងណាចាំបងបានបងតោះតោះចុះគួយចុះណាបងអូនបងជួយមុនបងទៅរត់ដប់ មិនបាច់ទេកន្លែងនេះទុកអូនរៀបចំបងឯងយកកូនទៅរៀនទៅតែនេះខ្ញុំឡើងជួលឲ្យពួកឯងទៀតហើយខ្ញុំຕົកពេលឲ្យអ្នកទាំងពីរមកអាទិត្យរើចេញពីកន្លែងនេះមីងពួកខ្ញុំខំអីមែនទេផ្ទះរកខាខ្ញុំបងឲ្យគ្រប់អដាច់ខានទេមីងខ្ញុំសុំបងឲ្យពួកខ្ញុំនៅបន្តទៀតទៅណាមីងមែនទេមីងបើសិនជាមីងដេញពួកខ្ញុំទៅ ឲ្យពួកខ្ញុំទីពឹងកណាទៀតណាមីងអាណិតពួកខ្ញុំហើយនឹងកូនកូនផងណាមីងណែឯងណាចង់ទៅនៅណាទៅទៅជារឿងរបស់ឯងទេកុំមកសុំក្តីអាណិតក្តីមេត្តាអីយើងនេះណាគ្មានក្តីអាណិតក្តីមេត្តាអីឲ្យទេបាទខ្ញុំអាណិតអ្នកទាំងពីរនេះចាំមានអ្នកណាអាណិតខ្ញុំចាហើយយើងនេះត្រូវតែឈូសឆាយទីនេះទាំងអស់ដើម្បីសាងសង់អគារធំធំបើពួកឯងនៅតែចេះទៀតយើងច្បាស់ជាប្រើធរក្តៅហើយ ទៅវិញបងអញមិនណៃទេអូនបងសំលុយបានខ្លះហើយមួយរយៈនេះ អូនលុបបានគ្រាន់តែតាអញ្ចឹងពួកយើង ចូលលុយគ្នា យើងទៅជួបកន្លែង ថ្មីយើងបរិទ្ធមូលបរធំយ៉ាងនេះបងអីអូននៅសង្ឃឹមទេណាអញ្ចឹងក៏បានពួកយើងដូរផ្ទះថ្មីទៅ ពួកយើងកុំអស់សង្ឃឹមអីជួនកាលយើងដូរកន្លែងថ្មីអាចនឹងលក់ដាច់ជាងនេះក៏ថាបានមែនទេអូនបងបងម៉ែញ៉ៃគេបងបងម៉ែញ៉ៃគេទៀតចា មកមិនយំបើគេបងបងអរគុណច្រើនបងបងយកយកគេមួយទៀតបងចាចាបាញ់ម៉ែវាអរគុណបងអត់អីបងម៉ែវាឯងគួរសម្រាប់ខ្លះទៅនេះពួកជិតដល់គ្រប់ខែណាកុំឈរយូរពេក ហើយក្មេងៗមកជួយខ្លះមកអត់អីទេហើយក្មេងៗទៅរៀនអស់ហើយហើយម្យ៉ាងអូនេះដូចហាប់ប្រានដែរពួកយើងតាំងពីដោហាងថ្មីមកគឺលោកដាច់ខ្លាំងហ្មងអូនសប្បាយចិត្តហ៎បងនិយាយចឹងបងរកការងារថ្មីបានហើយណាហើយពួកយើងខំប្រឹងទាំងអស់គ្នាពួកយើងលែងលំបាកទៀតហើយហើយឥឡូវនេះអូនណាក៏កំពុងតែគិតដែរថាធ្វើម៉េចក្រុមបញ្ឈប់បាយយ៉ាងណាដើម្បីឲ្យបញ្ឈប់យើងនេះលោកកាន់តែដាច់ហើយអូនណាគួរតែសម្រាប់ខ្លះក៏បានដែរ អឺហើយស្អែកយើងមកព្រឹកតិចមកព្រោះឥឡូវចាយលក់ដាច់ហ៎លក់ចំតននេះចាចាហើយអូនដាច់អីហ្នឹងថ្ងៃនេះលក់ដាច់ខ្លាំងហ៎បងអត់អីទេ ថ្ងៃនេះលក់ដាច់ខ្លាំងណាស់ហើយបានបងឯងនេះជួយគេមកជួយខ្ញុំនឹងធូរតិចអូមីងអូមីងមីងអង្គុយលេងសិនណាមីងអីមីងអង្គុយលេងសិនមីងមានកាយដែរអូបាច់ទេគឺមីងមកនេះមានរឿងចង់និយាយជាមួយពួកឯងបន្តិចគឺមីងចង់ប្រាប់ពួកឯងថាមីងឈប់ជួបតែនេះពួកឯងលក់ទៀតហើយម៉េចមិនចឹងមីងនេះ ពួកខ្ញុំជួល3ឆ្នាំមកមីងអត់តាន់ផុតកងត្រាណាទោះជាមិនតាន់ផុតក៏ដោយតែមីងចង់ឲ្យពួកឯងនឹងរើចេញពីទីនេះមិនអញ្ចឹងមីងទីពួកខ្ញុំបងឲ្យមីងសឹងរក ខែបណ្ណាយខ្វះហើយណាមានខែខ្លះពួកខ្ញុំបងតែមុនទៀតចុះហេតុមកជាមីងធ្វើអញ្ចឹងនេះមីងធ្វើអញ្ចឹងគឺអត់គោរពសម្ដីខ្លួនឯងសោះពួកខ្ញុំមានកងត្រាជួលទៀតណែឯងនិយាយមកចង់ថាក្បាលកចាស់ចំណាស់មិញបើពៀនពួកឯងមែនទេហ៎យើងចង់ឲ្យកន្លែងនេះទៅក្មួយយើងលក់វិញម្ដង ហើយអារឿងកងត្រាកងម៉ាយគេនោះយើងខ្វល់ទេបើមីងខ្ញុំសុំបងមីងកុំជប់ជួយពួកខ្ញុំអីមីងឡើងថ្លៃជួលផ្ទះរាល់ខែក៏ខ្ញុំដែរថាដែរតែខ្ញុំសុំបងមីងកុំជប់ពួកអីមួយមួយខ្ញុំគេមកទិញនៅកន្លែងហ្នឹងគេស្គាល់កន្លែងហ្នឹងបើខ្ញុំទៅលក់កន្លែងផ្សេងមិនគេស្គាល់មីងចឹងក៏បានមីងជួលឲ្យពួកឯងបន្តក៏បាន ប៉ុន្តែ60%មីងឲ្យឯងហើយ40%ទៀតឯងត្រូវបកលឲ្យមីងហើយឈ្នួលផ្ទះនេះឯងត្រូវបង់ធម្មតាមិនព្រមទេមិនបានទេមីងនេះមីងធ្វើនេះវាលើពុកខ្ញុំពេកហ្នឹងណាមិនបានអត់ទៅចេញទៅអត់ជំរឿនជំរឿនមិនអត់ប៉ុណ្ណាឡើយមីងចេញទៅអត់ខ្ញុំអត់ចេញពីកន្លែងហ្នឹង អញគាត់ថាមានតែឯងម្នាក់ដែលចេះលក់បញ្ជូននេះអាមីផ្លេប៉ុន្តែមីងធ្វើអញ្ចឹងអត់ត្រូវមីងរំទូខ្ញុំចោលហើយមីងយកឈ្មោះខ្ញុំមកដាក់កន្លែងមីងនេះហើយគ្រាន់តែស្លាកឈ្មោះប៉ុណ្ណឹងហ្នឹងនរណានរណាក៏អាចដាក់ស្លាកឈ្មោះនេះបានដែរបាច់បើយើងចង់ដាក់ឯងចង់មិនហ៎មិនគេទៅខ្លួនឯងជិះចាក់កម្មសិទ្ធិដាច់មកហ៎ប៉ុន្តែវាគឺជាកម្លាំងញើសឈាមរបស់ខ្ញុំណាមីងមីងធ្វើអញ្ចឹងឲ្យដល់ខ្លាំងខ្ញុំទាំងរស់អញ្ចឹង នៅមួយគ្នាឯងកុំសបើមពេកណាផ្លាកនេះយើងចង់ដាក់ស្រែតកបាចិត្តយើងហើយឆាប់រើអីវ៉ាន់ចេញពីផ្ទះយើងទៅផ្ទះនេះផ្ទះរបស់យើងយើងចង់ជួមកជួស្រែតកបាចិត្តយើងឯងហើយនឹងប្តីឯងឆាប់រើចាញ់ទៅរើចេះឥឡូវទៅឲ្យយកទូម្ចាស់នេះឯងចេញផងយើងដាក់ទូទៅយើងជាអ្នកលក់បញ្ជូហើយឈប់បន្លាច់ឡើយដាក់យើងទៀតណាចាញ់ទៅ នមានរឿងបណ្ណាបណ្ណៃមិនក៏ប្រាប់បងចឹងដល់បងបារម្ភទេអូនសុំតោដែលធ្វើបងបារម្ភតែអ្វីដែលជារបស់យើងឥឡូវខ្លាចជារបស់យើងហើយអូននឹងដល់គេយល់ងល់អស់ហើយចុះឥឡូវយើងគួរតាណាទៀតបើរឿងទៅជាបែបនឹងហើយនឹងគឺយើងមានតែដូរកន្លែងថ្មីបើមួយចាស់ចាស់របស់យើង គឺច្រើនណាស់បងដែលស្គាល់កន្លែងចាស់ហ្នឹង ហើយឥឡូវកន្លែងហ្នឹងគេយកបាត់ហើយហ្នឹងអូមិនអីទេអូនបងរកឃើញកន្លែងមួយហើយទីតាំងថ្មីគឺទំនងណាស់ហើយមានភ្ញៀវចិញ្ចោច្រើនទៀតហើយទីតាំងក៏មិនឆ្ងាយពីកន្លែងចាប់របស់ពួកយើងដែរអូនកុំបារម្ភអីទុកឲ្យបងខ្ញុំចាត់ការណាអូយអូនអូនចាំមិនហើយអូនឈឺណាស់អូនចាំមិនហើយអូនចាំមិនហើយមកវាអូតោះអូនអូនទៅទីពេទ្យតោះ ចំណុចសំខាន់របស់ម្ជូរគឺអំបិលដែលមានរសជាតិឆ្ងាញ់ហើយគុណភាពភាពស្រស់ស្អាតនៃម្ជូរដែលញ៉ាំទៅនឹងប៉ះពាល់សុខភាពការច្នៃប្រឌិតមានដូចជា buffet ម្ជូរជាដើមពោពេញទៅដោយម្ជូរនិងផ្លែឈើស្ទើរគ្រប់មុខញ៉ាំហើយមិនក្តៅខ្លួនឈឺកធ្វើឲ្យសម្រស់កាន់តែស្អាតដោយវីតាមីននៅឆ្លាតនេះគេចាំបាច់តែចុះនៅក្រសួងពាណិជ្ជកម្មនឹងធ្វើអីអូនណា ការចុះបញ្ជីក្រសួងគឺវាសំខាន់ណាស់ជាពិសេសមករបបដូចបញ្ជូរយើងនេះ បើគ្មានការចុះបញ្ជីនឹងទេប្រហែលមជូរវត្តភ្នំ168យើងក៏គ្មានដល់ថ្ងៃនឹងដែរណែកូនឯងមើលតនេតនេល្មមជួយរៀនលក់ខ្លះទៅណែសំបីតបុកកលឹករាល់ថ្ងៃក៏លក់មិនចង់ទាន់ដែរអូយម៉ាក់ខ្ញុំនៅចេះធ្វើស្អីដូចម៉ែឯងនឹងទេនៅម៉ែឯងនៅតែនិយាយដដែលដដែលណែកូនណាមានរឿងមកវានេះកូនដើរជិះមិនបញ្ញាចឹងនេះកំប្រាប់ថាមកវាឯងឲ្យកូនមកជួយលក់ទៀតណា ឥឡូវអឺវាឯងនេះមើលមើលពួកយើងខំសាំងមករាល់ថ្ងៃនេះមិនមែនស្រួលទេណាគឺពិបាកឥឡូវកូននេះមិនយកចិត្តខ្ញុំទៀតអើយអើយបានហើយក្មេងៗគេតែប៉ុណ្ណឹងយើង អាចចាំគេបានតែអាការសម្រេចចិត្តនេះវាជារឿងរបស់គេឲ្យគេធ្វើអីគេធ្វើតែឲ្យតែអំពើសុចរិត ឃើញខ្លួនឯងទេឈប់ឃ្លានឈប់អីណាអើយអ្នកលក់អីក៏យូរម៉េះមិនមើលមកមើលក្រោយខ្ញុំលេងឃ្លានណានេះតោះទៅម៉ាក់ខ្ញុំទៅមកអាប៊ីណា đây bông bông bên kia không muốn chơi hang chân chó này ទាំងអស់មកជុំគ្នាចាបងអញ្ចឹងអាផ្លែឈើទាំងអស់ហ្នឹងណាយើងត្រូវយ៉ាង ណា សម្អាតវាឲ្យស្អាតបាទដើម្បីមានគុណភាពនិងអនាម័យល្អហើយនេះគឺជាឈ្មោះរបស់ពួកយើងអញ្ចឹងគឺផ្លែយីហោហ្នឹងគឺសំខាន់ខ្លាំងណាស់សម្រាប់ទទួលភ្ញៀវដែលគាត់មកគាត់មកគឺរមជូរ168ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែយល់ហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយនឹងខ្ញុំ គឺយើងត្រូវបង្កើត brand name របស់យើងទាំងអស់នេះឲ្យជោគជ័យនិងល្បីមិនត្រឹមតែល្បីដល់នេះល្បីដល់ស្រុកគេទៀតបើខ្ញុំម្នាក់ឯងខ្ញុំធ្វើអកាទេតើតមានអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមើលថាអានឹងវាធម្មតាប៉ុន្តែឥឡូវយើងមើលមើលថាលក់ដាច់ប៉ុណ្ណា គេមកររាល់ថ្ងៃបើយើងគ្មានអនាម័យយើងអត់មានគុណភាព ទឹកមុខយើងអត់ញញឹមអត់ញញែមណាគេចង់មកទិញទៀតគេអត់មកទិញទេ អញ្ចឹងអ្នកទាំងអស់គ្នាឃើញថារបស់អស់ហ្នឹងវាវាអត់វាអត់សំខាន់ប៉ុន្តែវាសំខាន់ណាស់សំខាន់ដើម្បីជួយជីវភាពរបស់យើងហើយជួយទៅដល់អឺពួកយើងទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវខំប្រឹងណាអញ្ចឹងអ្វីដែលខ្ញុំនិយាយមកនេះគឺគ្រាន់តែចង់ឲ្យបងប្អូនគ្នាសហការជាមួយខ្ញុំធ្វើការងារនឹងឲ្យល្អហើយត្រូវតែមានអនាម័យមិនមែនតែខ្ញុំម្នាក់ឯងដែលធ្វើបានទេតើតើអ្នកទាំងអស់គ្នាដែរណា អញ្ចឹងសរុបមកភ្ញៀវគឺជាមនុស្សសំខាន់របស់ពួកយើងអ្វីដែលសំខាន់គឺពួកយើងត្រូវមានសម្ដីល្អសម្ដីផ្អែមជាមួយនឹងគាត់បើសិនជាយើងទាំងអស់គ្នាមិនញញឹមណាមិនលក់អីហើយក៏គ្មានភ្ញៀវណាម្នាក់មកវាយយើងដែរបើសិនជាយើងកំពុងតែឈរញញឹមដាក់គេនោះអញ្ចឹងសេវាកម្មគឺជាកត្តាចម្បងគុណភាពអានឹងអនាម័យហ្នឹងក៏រឹតតែសំខាន់ដែរយល់នៅចាំតាមបងបានហើយទៅធ្វើការទៅ ណាបងណែនេះឯងបាជា ប្រធានសាខាបណ្ណាណៃហើយនៅមើលរើសជូរខ្លួនឯងទៀតកូនចៅមកកកុកមិនកុំត្រា អូយមេកូនចៅអីខ្ញុំមកថ្ងៃនេះមិនហ៊ានទុកចិត្តក្មេងៗទេ ហើយបើពឹងក្មេងៗក៏មិនកើតដែរអញ្ចឹងខ្ញុំត្រូវតែមើលខ្លួនឯងខ្លាចក្មេងៗយកទៅហ្នឹងអត់ត្រូវចិត្តភ្ញៀវមើលទៅមួយថ្ងៃមួយថ្ងៃគ្មានពេលទៅនេសោះចាណែមកយ៉ៃណែណែមកយ៉ៃណែមកយ៉ៃ នេះមកយាយនេះមកយាយដឹងខ្លួនឡើងចាប់ដឹងខ្លួនឡើងនេះមកយាយមកអង្គុយចុះមកពេទ្យឲ្យសម្រាប់បានច្រើនខ្ញុំវាមិនអីទេនេះមកទាំងអស់គ្នាហ៎ហើយចុះហាងមានណាមើលអត់ណែអត់បាននេះណាខ្តាខ្ញុំត្រឡប់ទៅវិញ ពួកខ្ញុំគួរតែមកមើលម៉ាក់ឯងអូយម៉ាក់ឯងបាច់ខ្វល់រឿងហាងទេ ម៉ែឯងខ្វល់ពីសុខភាពខ្លួនឯងប៉ែតគេប្រាប់ថាឲ្យនៅផ្ទះគេងយកកម្លាំងមិនសូវខ្វល់រឿងអ្នកហាងទេបុគ្គលិកអីគេអ្នកនៅមើលចាត់ចែងនៅនោះមកកណោហ្នឹងសំខាន់នេះលើសុខភាពខ្លួនឯងឈឺប៉ុណ្្នឹងឯងម៉ែនៅគិតទៅហាងអីទៀតដល់ថ្នាក់នេះហើយមកវាឯងនៅគិតដល់កន្លែងលោកទៀតនេះមកវាឯងមានមើលស្ថានភាពឯងឥឡូវអត់ខនអ្មីអីត្រុតត្រួតមកថ្នាក់នេះហើយនេះបើមកវាឯងយ៉ាងម៉េចចាំម៉ាទៅ ហើយខំមានអីអត់អឺខ្ញុំសុំទោសដែលធ្វើឲ្យពុកវាឯងហើយនឹងកូនកូននេះបារម្ភខ្ញុំជប់ធ្វើអញ្ចឹងទៀតហើយម៉ាក់យល់ហើយកូនណាចង់ធ្វើក៏ធ្វើទៅអ្វីដែលកូនចង់ធ្វើនេះនេះម៉ាក់ខឹងខ្ញុំមែនខ្ញុំសុំទោសដែលពេលខ្លះខ្ញុំ អត់សូវចេះធ្វើការងារអីដូចម្ឯងពេលខ្លះការងារវាមិនមែនជាចំណងចំណូលចិត្តរបស់ខ្ញុំហើយវាអត់ត្រូវជំនាញខ្ញុំទៀតម៉ាក់ចង់ទៅបើខ្ញុំចេះអត់ចង់ធ្វើហ្នឹងខ្ញុំសុំទោសណាម៉ាក់អត់ទេម៉ាក់មិនបានខឹងឯងអីទេម៉ាក់គ្រាន់តែដឹងថាដឹងយល់ពេលដែលការនិយាយឯងយាយក៏មិនបានបង្ខំម៉ាក់ឲ្យធ្វើអីដែរអញ្ចឹង កូនចេះអីកូនជំនាញអីកូនចង់ធ្វើអីក៏ធ្វើទៅម៉ាក់ខាត់ទេហើយមុខរបរនេះទុកឲ្យម៉ាក់ហើយនឹងពុកជាអ្នកធ្វើវិញខ្លួនឯងកុំអារម្មណ៍បាទបាទ ប៉ុណ្ណឹងបានទេណា